បងបងមើលមើលអូនពងកាន់អីគេនេះហើយបងស្គាល់របស់ហ្នឹងអត់អានេះប្រដាប់ប៉និតទឹកនោមតើអូនពីកម្មអាយ៉ាចាំមានន័យថាអានេះពីកម្មមែនទេមែនទេអូនចាហ្មងមានន័យថាអូនកំពុងតែមានកូនហ្នឹងហើយ យលោកចុះស្អាតទេស្អាតមឹងមឹងលោកអើយបើស្អាតម្លឹងម្លឹងណាបើសិនជាខ្ញុំបានចៅវិញណាអើយម្ល៉េះសំតានឹងនិយាយមិនដឹងគេសុបាយចិត្តប៉ុណ្ណាទេចេះតែគិតគិតទៅដឹងថ្ងៃណាបានបានចៅពងគេទេ ហាឯងនេះក៏វាអញ្ចឹងទៅទៀតអើយតែទាញទូរស័ព្ទយកមកមើលឃើញតែក្មេងទូចទូចស្អាតស្អាតអើយថាមើលទៅថាខ្នាញ់អូយខ្នាញ់ ម៉ាក់វាឯងឈប់សិនមើលហៅកូនមកស្ដាប់ម៉ាក់វាឯងនិយាយមែនទេខ្ញុំហៅកូនមកខ្ញុំមានការរបស់ខ្ញុំគំនិតល្អណាស់ម៉ាក់វាឯងនេះចង់និយាយពីអីក៏និយាយទៅព្រោះកូនវាមានការងារធ្វើបន្តទៀតដែរណាស្មានដល់ណាកូនណាក្រែងគេមកវាធ្វើការវិញអស់ហើយតាមានប្រញាប់អីទៅណាទៀតក្រែងគេមានការងារយកមកធ្វើផ្ទះបន្តទៀតណា ធ្វើនៅក្រុមហ៊ុនមិនទាន់ហើយម៉ាក់វាឯងមិនធ្លាប់ធ្វើការមិនយល់ពីអារម្មណ៍របស់អ្នកការងារទេបានហើយឯងនេះធ្វើការឡើងចូលនិវត្តន៍ហើយស្មាខ្ញុំមិនដឹងអីណែវាស្នាម្លាយអបានម៉ាក់សើចស្អីសើចប៉ាឯម៉ាក់មែនអូអត់ទេម៉ាក់នេះម៉ាក់មានអីចង់និយាយមកពួក ខ្ញុំហ៎ម៉ាក់ឆាប់និយាយមកពួកខ្ញុំចាំស្ដាប់តាម៉ាក់ ចង់សួរកូនកូនថា ការមួយឆ្នាំជាងហើយវាមិនបានជាវាមិនទាន់មានកូនទៀតនេះអឺនេះម៉ាក់ពួកខ្ញុំគិតថាអត់ទាន់ចង់បានកូនទេម៉ាក់ហើយចាំដល់ការទៀតមួយឆ្នាំជាងហើយណាប៉ាហើយនឹងម៉ាក់នេះចាំតពោចៅឯងម៉ាក់វាកុំបង្ខំកូនអី វាចង់បានពេលណាក៏ពេលនោះទៅចោះណែប៉ាវាក្មេងសម័យនេះបើមិនទឿនវាទេគឺវាអត់បានទេតម្រាំតែវាចង់បានកូនណា យើងជាមនុស្សចាស់នេះពចៅលែងកើតបាត់ហើយនេះម៉ាក់ម៉ាក់ចាស់ណាម៉ាក់នៅក្មេងហ្នឹងមិនបាច់មកបញ្ជោម៉ាក់ទេប្រឹងយកកូនឲ្យតែបានព្រោះអីម៉ាក់ចង់បានចៅបាទម៉ាក់ប៉ាកំព្រួយណាមែនអត់ម៉ាឡៃអូនចាមកហើយឲ្យម៉ាក់នេះចាំប្រហែលខែទៀតហើយ កូនទាំងពីរឆាប់ចូលក្នុងបន្ទប់ទៅ ចង់បានពីណាក៏ពេលនោះទៅចោះប៉ាវាឯងនេះចេះតែបដ ாய் កូនហើយបើមិនដាក់កំណត់វាទេមិនដឹងជាងការមិនបានចៅទេឆាប់ចូលក្នុងបន្ទប់ទៅ ក្រែងមានការងារអីត្រូវធ្វើមិនតាន់រឿងនេះតាមសម្រួលទៅចោះបាទប៉ាចាប៉ាម៉ាក់កូនទៅសិនណា 1ខែ2ខែ3ខែខែ2ខែ3ខែ3ខែវាស្នាឯងប្រាប់ម៉ាយត្រង់មើលណែណែណែណែ3ខែណាម៉ាក់មិនទាន់មានតំណែងថាប្រពន្ធឯងនឹងមានកូនទៀតមិនក៏មិនឆ្លើយនឹងសំណួរម៉ាក់នេះម៉ាក់គឺគឺស្អីទៅវាស្នាហាគឺស្អីទៅហា3ខែណានេះដោយសារតែម្លៃសុខភាពមិនសូវល្អណាម៉ាក់ ចឹងហើយពួកខ្ញុំមិនអាចយកកូនបានទេថាមែនមែនថាមែនមែនហ៎ប្រពន្ធឯងច្បាស់ជាគ្មានកូនទេពេលនេះអ្វីដែលម៉ាក់គិតគឺវាត្រូវហើយនេះម៉ាក់បើខ្ញុំអត់មានកូននេះវា ជារឿងបញ្ហាធំសម្រាប់ម៉ាក់មែនទេបើពួកខ្ញុំមានកូននេះនេះក៏វាអាចមកពីខ្ញុំដែរម៉ាក់ឯងមិនបាច់ជួយនិយាយការពារប្រពន្ធឯងទេ ម៉ាក់កម្រឃើញប្រុសប្រុសណាដែលគេមិនអាចមានកូនណានេះម៉ាក់មិនក៏ម៉ាក់សួរសំណួរនេះទៅកើតបើគិតគិតទៅវាចង់ចាញ់ជ្រូកផងបើសិនជាចិញ្ចឹមមេ ជ្រូកដឹងតែបានកូនហើយតែនេះចិញ្ចឹមមនុស្សវាអត់ប្រយោជន៍នេះម៉ាក់ប្រពន្ធខ្ញុំមិនមែនសាក់ទេណាសុំម៉ាក់កុំប្រៀបធៀបប្រពន្ធខ្ញុំអញ្ចឹងអីម៉ាក់មិនបានថានាងជាសាក់ទេប៉ុន្តែឯងគិតមើលទៅម៉ាក់បានបើឯងមិនចង់ឲ្យម៉ាក់ដេញដោលរឿងនេះ ថតទៅរកចៅឲ្យម៉ាក់បងយ៉ាងតិចក៏ម្នាក់ហើយចៅនោះត្រូវតែជាកូនរបស់ឯងសាច់ឈាមរបស់ឯងនេះម៉ាក់ម៉ាក់មានយល់ពីពួកខ្ញុំខ្លាំងអត់តានតិចក៏បានដែរណាម៉ាក់ណាម៉ាក់មិនចង់យល់អីទាំងអស់ម៉ាក់ចង់បានតែចៅប៉ុណ្ណោះម៉ាក់ខ្មាស់គេណារាល់ថ្ងៃនេះមិត្តភក្តិរបស់យើងគេមានចៅដល់តែ3 4ហើយហើយចំណែកម៉ាក់វិញរកចៅតែមួយគ្រាប់មិនបានគេ អូនមិនសមរស់នៅទីនេះទៀតទេពេលដែលបងញាក់ឡើងព្រឹកនេះគឺអូនបានចាក់ចែងពីបងហើយអូនជាអ្នកដតីទេអូនមិនគួរនៅបំផ្លាញទំនាក់ទំនងគ្រួសារបងទេអូនលីហើយណាបង ថ្ងៃហ្នឹងណាដូចជាមានអារម្មណ៍ចង់បោសផ្ទះបន្តិចកុំឲ្យឪវាគេនិយាយលើយើងបានថាមួយថ្ងៃមួយថ្ងៃសិតតែឯងមិនធ្វើស្អីទេប្រើតែកូនប្រសាសុខចិត្តងើបពីព្រឹកដើម្បីកុំឲ្យគេនិយាយលើមនុស្សស្រីតែវាគ្មានកូនមានន័យស្អីអើវាអើវាអើវាអើវាចោលចូលផ្ទះចោលចូលផ្ទះ អីគេចៅចូលផ្ទះចៅអើចៅចៅចូលផ្ទះណាចៅអូទ្វារចៅចៅចៅណាចៅចៅចូលផ្ទះវាឲ្យប៉ូលីសចាប់វាឲ្យចាប់វាឲ្យប៉ូលីសអីមិនឃើញទ្វារលបើកទេអីហាអត់ចេះមើលទេចៅឯណាស្គាល់សោច្បាស់យ៉ាងនេះចាក់ចេញឲ្យអត់កឹបមីវាចូលវិញហ្នឹងប្រហែលជាមានមនុស្សចេញមុននឹងបន្តិចណាអញ្ចឹងមានមានមនុស្សបានទ្វារចេញបាទត្រូវហើយអញ្ចឹងគឺគ្មានចោលណាមកផ្ទះយើងទេម៉ាក់បាទគឺម៉ាឡៃគេបានរត់ចេញទៅបាត់ហើយ អើយនេះគឺជាសម្បត្តិរបស់នាងប្រពន្ធរបស់ខ្ញុំហត់ចោលខ្ញុំអីម៉ាឡៃអាចជាបានលួចស្ដាប់ម៉ាក់នៅខ្ញុំនិយាយគ្នាហើយហើយនាងគឺជាមនុស្សដែលចូលចិត្តយល់ពីសុខទុក្ខអ្នកដទៃណាហើយម៉ាឡៃគេមិនដែលធ្វើឲ្យលំបាកដោយសារនាងម្ដងទេហើយប្រពន្ធឯងនេះវាចិត្តច្រើនមែន ម៉ាក់នេះមិនបាននិយាយអីធ្ងន់ធ្ងរផងក៏រត់ចេញដែរចិត្តច្រើននោះច្រើនណៃវាស្នាម៉ាក់ប្រាប់ឲ្យហើយម៉ាក់នេះមិនបានដេញប្រពន្ធឯងទេគឺនាងរត់ចេញតែខ្លួនឯងប៉ុណ្ណោះមួយម៉ាត់ក៏ម៉ាក់មិនបានស្ដីឲ្យផងខ្ញុំមិនជឿថាម៉ាក់វាឯងមិននិយាយអីធ្ងន់ធ្ងរនោះទេខ្ញុំស្គាល់អតចរិតម៉ាក់វាឯងច្បាស់ណាស់បើម៉ាក់វាឯងមិននិយាយធ្ងន់ធ្ងរវាក៏មិនចាញ់ទៅដែរណៃខ្ញុំមិនបានដេញទេណាអូយបានហើយម៉ាក់ប៉ា ឈប់ប្រកែកគ្នាទៅខ្ញុំទៅតាមហៅពពុះខ្ញុំមកវិញពេលនេះខ្ញុំមិនដឹងថានាងទៅនៅណាទេ មិនអីទេកូនចាំប៉ាទៅជួយរកកូនទៅមុននោះណាប៉ាចាំប៉ាទៅតាមក្រោយបាទប៉ាអើកូនហ្នឹងប្រកែយល់ស្របតាមគ្នាណាតែរករយឃើញផងបើរកមិនឃើញបាចូលផ្ទះទេហើយបើបានជារកឃើញហើយនាំទៅពេទ្យទៅទៅឲ្យពេទ្យពិនិត្យណាឲ្យមាន កូនហើយចាំនាំចូលផ្ទះ រាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវលាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយស្ទីងជីវិតប្រកបដោយភាពស្វាហាប់អង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍រូម៉ាណូក្លិនជោគជ័យរបស់បរោបោកបានលឿនជាជារលោងស្អាតគ្មាន ស្នាមប្រេះ ម្ល៉េះឯងញ៉ាំនំត្នោតនេះមួយទៅណារីឯងញ៉ាំមើលគ្នាញ៉ាំអត់ចូលទេគ្នាដឹងថាឯងមករស់នៅទីនេះវាអត់ស្រួលទេព្រោះអីកម្មកររោងចក្រត្រូវនៅក្នុងបន្ទប់ជួល ហើយខែកតេលហើយណាមួយត្រូវកេងផ្ទាល់នឹងអត់ទៀត ហើយនេះឯងនិយាយចឹងឯងអត់ចង់គ្នាមករស់នៅទីនេះដែរមិនអញ្ចឹងទេគ្រាន់តែគ្នាគិតថាឯងធ្លាប់នៅមួយប្តីឯងស្រួលហើយឯងមកនៅបន្ទប់ទូអញ្ចឹង ខ្លាចតែឯងអត់ទម្លាប់ឯងនិយាយធ្វើមួយតែគ្នាហ្នឹងកើតមកជាកូនអ្នកមានអញ្ចឹងគ្នាដឹង តែគ្នាសូមផ្ដល់យោបល់មួយណាកុំខឹងគ្នាណាម្ល៉េះឯងរត់គេចពីប្តីឯងបែបនេះវាមិនមែនជាជំរឿនដ៏ល្អទេ គ្នាក៏ដឹងដែរតែមិនយូរឯងមកមកមានស្នានឹងហៅប្រពន្ធមួយទៀតឲ្យគាត់ឯងហើយពេលនោះគាត់នឹងមានកូនហើយគាត់ក៏នឹងភ្លេចគ្នា បានដែរព្រោះតែគ្នាអាចមានកូនឲ្យគាត់បានណាប៉ុន្តែបងវាសនាគាត់ស្រឡាញ់ហែងខ្លាំងណាបើហែងរត់មកអញ្ចឹងមិនដឹងថាគាត់តាមរកហែងមិនទេឲ្យគ្នាទៅម៉េច គ្នាគ្រាន់តែជាអ្នកក្រៅនឹងបានបងវាសនាស្រឡាញ់ប៉ុណ្ណឹងវាសំណាងណាស់តាហើយហើយគ្នាអត់ចង់ឲ្យគាត់ឆ្លោះគ្នាមួយម៉ាក់គាត់រងថ្ងៃចឹងទៀតទេម្លាយបងស្នានេះអូនឯងចង់កិច្ចពីបងទៅស្អីហ៎បងវាសនាហើយមិនបានបងមកដល់ទីនេះអញ្ចឹងហើយហេតុអីមិនបងរកអូនឃើញម្លាយ នេះណែចង់ទុកបងចោលមែនទេបងខំតាមរហណៃពី3ថ្ងៃអីបងជាមួយប៉ាខំទៅរហណៃនៅផ្ទះមីងនៅខេត្តតែមីងណៃប្រាប់ថាណៃអត់នៅទេប៉ុន្តែមានពូម៉ាក់មួយធ្វើការអង្ចាក់មកឡៃអូនត្រឡប់ទៅវិញណាបងវិស្នាបងឯងត្រឡប់ទៅវិញណាអូនអត់អីទេ អូនឯងរស់នៅទីនេះធ្វើការរោងចក្រមួយរីបានហើយអត់ទេម្ល៉េះនាងអូនឯងកំព្រួយណាណាព្រោះថាចាំបងនិយាយមួយម៉ាក់អញ្ចឹងវាលេងមានរឿងកើតឡើងទៀតហើយណាមកមានស្នាតែមកឯងដឹងឯតាហើយថាអូនអត់អាចមានកូនបានទេហើយអូនក៏អាចមានចៅឲ្យមកបងបងដែរអត់ទេម្ល៉េះ អ្វីអ្វីវាសិតតែមានដំណោះស្រាយណាអូននេះពួកយើងមិនតន់រកដំណោះស្រាយផង អូនកំតល់អស់សង្ឃឹមអីណាអូននេះអូនស្រឡាញ់បងឯងបងវាសនាអូនស្រឡាញ់បងតែអូនអត់ចង់ឲ្យបងឲ្យម៉ាក់ឆ្លោះគ្នានៅសារអូនរងថ្ងៃអញ្ចឹងឯង ងាតម្លាយបងមិនដែលលុតជង្គង់ចំពោះនរណាម្នាក់ទេតែអូនគឺបងមិនខ្វល់ទេសំខាន់ឲ្យតើអូនបានត្រឡប់ទៅវិញជាមួយបងព្រោះអូនមិនមែនជាមនុស្សតូចតាចទេសម្រាប់បងគឺអូនជាមនុស្សដែលមានតម្លៃដែលបងមិនអាចខ្វះបានបងស្គាល់អូនត្រឡប់ទៅវិញជាមួយបងទៅណា មកវាសនាមកកុំធ្វើអញ្ចឹងមកមកងើបឡើងសិនមកណានេះបើអូនមិនព្រមទៅជាមួយបងទេបងក្រោកឡើយមកវាសនាមកងើបសិនមកចាំនិយាយគ្នាទៀតអត់ទេបើអូនមិនព្រមត្រឡប់ទៅវិញទេគឺបងមិនក្រោកឡើយម្ល៉េះហើយអត់ថាប្តីឯងស្រឡាញ់ឯងប៉ុណ្ណា គាត់មិនខ្មាស់គេទេសុកចិត្តមកលុតជង្គង់បងឯងចុះថ្ងៃទៅវិញមើលគាត់ទៅណាបងវាស្នាបើញើបសិនមកណាអូនព្រមទៅវិញមួយបងឯងហីនេះអូនព្រមទៅវិញជាមួយបងហ៎ ឲ្យពួកកូនសុំទោសដែលធ្វើប៉ាម៉ាក់មិនសប្បាយចិត្តនេះក៏ព្រោះតែប្រពន្ធខ្ញុំនៅក្មេងចឹងហើយគេគិតឲ្យបានវែងឆ្ងាយហ្នឹងណា ទៅធ្វើគេទៅនៅខាងក្រៅបែបនេះណាម៉ាក់ពិបាកផ្គប់ចិត្តណាក្មេងសម័យឥឡូវស្អីបន្តិចតូចចិត្តស្អីបន្តិចរត់ចេញពីផ្ទះហើយមានកិច្ចការស្អីទៅចងកទៅសម្រាប់ខ្លួនណែយើងជាមនុស្សចាស់ ចាស់ចាស់ឥឡូវមិនងាយផ្គប់ចិត្តពួកក្មេងៗឥឡូវទេម៉ាក់វាកូនមកមកវិញហើយតើហើយគេក៏ក្រាបតែយើងទៀតផងម៉ាក់វាឯងក៏មានរឿងច្រើនម៉េះប៉ាម៉ាក់ឲ្យកូនសំតោងដែលធ្វើឲ្យលោកទាំងពីរពិបាកចិត្តដោយសារកូនកូនមិនគួរណាគិតច្រើនហើយធ្វើឲ្យលោកទាំងពីរបារម្ភបែបនេះសោះមិនអីទេកូនលើកក្រោយហ្នឹង បើមានបញ្ហាអីក្នុងចិត្តហើយមិនហ៊ាននិយាយជាមួយប្តីកូនឯងនិយាយមួយប៉ាក៏បានដែរណាកូនកុំសម្រេចចិត្តរត់ចេញពីផ្ទះឲ្យសោះណាអាណិតប្តីផងណាកូនចាប៉ាបើជ្រុលជាមកវិញទៅហើយក៏វាល្អម្យ៉ាងដែរកុំស្មានថាមកវិញហើយវាចប់រឿងនៅបន្តរឿងយើងទៀតពួកឯងទាំងពីរអ្នកនោះត្រូវតែទៅពិនិត្យឲ្យច្បាស់តើមកពីអ្នកណាមកពីខាងប្រុសឬក៏មកពីខាងស្រីកុំឲ្យម៉ាក់នេះចេះតែបន្ទោសមនុស្សខុសក្រៃលោវាមកពីអាខាងប្រុសនេះវាមិនកើត ចេះដឹងខុសដែរតើម៉ែវានេះរៀនសភៅធម៌មិនអត់ប្រយោជន៍ទេធ្វើឲ្យម៉ាក់វាទុនចិត្តបានខ្លះដែរតើបានដែរប៉ាវាឈប់មកផ្លែផ្កាយខ្ញុំទៅសំខាន់នេះខ្ញុំចង់ឲ្យពួកគេទៅបណ្ឌិតឲ្យវាដឹងសខ្មៅបាទម៉ាក់ពួកខ្ញុំនឹងទៅបណ្ឌិតឲ្យម៉ាក់អស់ចិត្តនេះក៏មិនមែនថាមកពីប្រពន្ធខ្ញុំតែម្នាក់ទេវាអាចនឹងមកពីខ្ញុំគិតថាបានដែរ បងបងមើលមើលអូនពងកាន់អីគេនេះហើយបងស្គាល់របស់ហ្នឹងអត់អានេះប្រដាប់ប៉និតទឹកនោមតើអូន2កម្មអាយ៉ាចាំមានន័យថាអានេះ2កម្មមែនទេមែនទេអូនចាហ្មងមានន័យថាអូនកំពុងតែមានកូនហ្នឹងហើយបងសប្បាយចិត្តណាស់នេះពួកយើងចឹងមានន័យថាពួកយើងមានកូនហើយមែនទេអឺ អូនក៏សប្បាយចិត្តដែរអូនមិនដែលសង្ឃឹមថា អូនអាចមានថ្ងៃហ្នឹងទេបងអញ្ចឹងហើយចាប់ពីស្អែកអូនត្រូវថែខ្លួនជាពិសេសថែសុខភាពផងលឿហ៎ព្រោះអីបងបារម្ភព្រោះអូននឹងខ្លាចទៅជាម៉ាក់របស់កូនបងហ្នឹងតែប៉ុណ្ណាម៉ាក់ក៏លេងល្អដាក់យើងទៀតដែរមែនទេបងហ្នឹងហើយអឺចឹងអូនគិតមកទៅញ៉ាំដល់គោឆៅតិចណា អូខេអូនទៅចុះតែចាំបងជូនទៅវិញហ៎ព្រោះអីបងបារម្ភពីអូនមិនអីទេបងអូនទៅពិនិត្យដឹងដែរហ្នឹងណាមួយអូនញ៉ាំរត់ទៅយកបែអូនទៅញ៉ាំមួយផ្លែសិនណាអូខេទៅចុះចុះបងឯងទៅសុខដួលណាខ្ញុំយកមកមើលផងបាទប្រពន្ធសម្លាញ់ ម៉ែធ្វើវិញកូនអឺតួអត់អីទេតួអត់ម៉ែអ្នកធ្វើវិញតួអត់ម៉ែធ្វើវិញណាកូនណាការងារធ្ងន់ធ្ងរអញ្ចឹងកូនមិនបាច់ធ្វើទេតួអត់ម៉ែអ្នកធ្វើវិញមានអីណាម៉ាក់ការងារនឹងសិតតកូនធ្លាប់ធ្វើតាម៉ាក់មិនអីទេ កាលមុនវាផ្សេងតែឥឡូវកូនកំពុងតែមានពោះមានពុងទុកឲ្យម៉ែអ្នកធ្វើវិញណាកូនណា ការងារធ្ងន់ធ្ងរយ៉ាងយើងកុំលើកដេកផ្ដាអត់បានទេអូយម៉ែនឹងទុកឲ្យម៉ែអ្នកបុកវិញដូចមិនសមម៉ាក់អើយការងារនឹងកូនធ្វើរាល់ថ្ងៃឯហ្នឹង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 កូនមានពោះមានពងកូនគួយឲ្យតែស្ងៀមទៅម៉ែបារម្ភណាកូនណាអឺម៉ែបារម្ភតិចទៀតណា ពេលដែលចៅកើតមកចៅច្បាស់ជាបានហូបនំបញ្ចុកដោយសារស្មារតីយាយហើយចឹងថ្ងៃហ្នឹងចៅបងម៉ាក់ពិតជាបានឆ្ងាញ់មាត់ហើយបានភ្លក់ស្នាដៃមកយាយអូអូអីអានឹងស្រាលើកចាស់ ធ្ងន់ធ្ងន់កុំលើកណាកូនណាចាបាយស្លឲ្យឆ្ងាញ់ឲ្យកូនឯងហូបបានហើយបានមិនបាច់ទេម៉ែអឺទូរស័ព្ទរងម៉ែពីណាគេទេមកយកអត់ទេម៉ែចាំ អូបាច់ទេបាច់ទេជក់ម៉ែទៅលើកវិញម៉ែទៅលើកវិញម៉ែទៅយូរម៉ែផែនអង្គទេមកមានការសំខាន់អីហ្មងចឹងដូចជាអត់មានអីពិបាកទេទៅជួយចិត្តផ្លែឈើម៉ែសិនហ្មង ស្ដាប់បងស្ដាប់បងស្ដាប់បងណាបងអាចដោះស្រាយបញ្ហានឹងបាន សុំម្លាយកុំខ្វល់អីណាកុំយំអីអូនកុំយំអី ធ្វើទេមិនដឹងជាមកជួយធ្វើស្អីទៅតែអញ្ចឹងមកសំមុខម៉ាក់វាមកនិយាយស្អីនៅពេលហ្នឹងដូចខ្វះពេលនិយាយអញ្ចឹងឲ្យខ្ញុំបិទមាត់មិនកាត់មកពេលគេប្រាប់ថាវាលែងមានកូនទៀតហើយហ្នឹងអ្វីអ្វីវាចប់អស់ហើយនេះម៉ាក់ម៉ែមកលូស្អីអូអាស្នាឥឡូវឯងហ៊ានស្រីឲ្យម៉ាក់ផងហ៎នេះម៉ាក់ម៉ែមានដែរធ្លាប់បណ្ឌិតកុំប្រសាម៉ាក់ឯងអត់ យហឿនទាំងអស់ក៏គេអត់ចង់ឲ្យវាកើតឡើងដែរម៉ាក់សំបីតែម្លាយផ្ទាល់ក៏គ្នាមិនចង់ឲ្យមានរឿងនឹងកើតឡើងដែរនេះម៉ែមានយល់អត់ហើយវាយ៉ាងម៉េចបើសិនជាវាមិនចង់ម៉េចម៉េចក៏វាមិនប្រយ័ត្នហា ចង់ធ្វើស្អីមិនដឹងថាខ្លួនឯងនឹងមានពងមានពងសោះបានហើយវាសនាម៉ាក់វាក៏ដូចគ្នាដែរតោះមកមកមកតោះតោះតោះមកយើងតែបន្ទប់មុនក៏បានដែរ បើនៅទៀតនាំតែអាកូនប្រុសម្នាក់នេះវាស្រែកដាក់ម៉ាក់វាប៉ុណ្ណោះយកទៅចិត្តប្រពន្ធហ្នឹងវារាល់ថ្ងៃវាមានខ្វល់ថាម៉ាក់វានឹងយ៉ាងម៉េចហើយពិបាកណាស់អាពុយកូនប្រុសឲ្យតែមានប្រពន្ធវាគិតតែប្រពន្ធវាហ្នឹងហេអត់វាអីបងហើយមកឯងយ៉ាប់ណាវាសនាអញ្ចឹងប៉ាតាមុនហើយណាបើប្រពន្ធឯងយ៉ាងម៉េចនឹងជាមិនតាន់ អាចហៅប៉ាបានបាទប៉ាអត់អីទេខ្ញុំអាចនឹងមើលថែប្រពន្ធខ្ញុំបានណាចាប់មើលខ្ញុំរកពេកតិនអេចាំខ្ញុំទៅសុំទោសគាត់ប៉ាទៅចោអើប៉ាទៅហើយណាអូអូអូកុំយកអីណាមកពីអូនអត់បានស្គាល់កុំយកអីកុំកាត់ឆាតទេ មើលមើលកូនកំមគេនេះស្អាតខ្ញុំម៉ែម៉ែឲ្យខ្ញុំមើលគេហ្នឹងនេះម៉ែចង់គិតអីទៀតអីណែវាសនាម៉ាក់ចង់ឲ្យកូនល្អកូនណាស្ដាប់តាមម៉ាក់ម្ដងទៅណាម៉ាក់មិនចង់ឲ្យកូននៅក្នុងសភាពបែបនេះទេនេះម៉ាក់តាំងពីខ្ញុំកើតមក ខ្ញុំស្ដាប់តាមអាយស្ទើរគ្រប់យ៉ាងខ្ញុំក៏មិនដែលប្រឆាំងជាមួយម៉ាក់ដែរប៉ុន្តែរឿងប្រពន្ធនិងគូជីវិតរបស់ខ្ញុំខ្ញុំសុំរឿងនឹងបានអត់ណែវាស្រាឯងក៏ដឹងដែរថាម៉ាក់នេះចង់បានចៅប៉ុណ្ណាឯងនេះសុខចិត្តមានក្តីសុខខ្លួនឯងតែឯងមិនគិតពីម៉ាក់ម្នាក់នេះណាគឺជាកូនស្រីមិត្តភក្តិរបស់ម៉ាក់គេគេមិនប្រកាន់ទេឲ្យតែឯងយល់ព្រមគេគេពេញចិត្តណាស់ ឯងមើលមុខកូនស្រីម្នាក់នេះទៅច្បាស់ជាមានកូនមិនខាំម៉ាក់ខ្ញុំមានម្លៃជាប្រពន្ធខ្ញុំទៅហើយហើយខ្ញុំក៏មិនដែរចាប់អារម្មណ៍ជាមួយនឹងស្រីណាផ្សេងដែរទោះស្អាតប៉ុណ្ណាក៏ដោយ មាន កូនប៉ុណ្ណាក៏ដោយកូនប្រុសតែម្នាក់របស់ខ្ញុំគេមិនយល់ពីខ្ញុំទេតើខ្ញុំរស់នៅមានន័យអីទៀតទៅ មិនមែនខ្ញុំមិនយល់ពីម៉ាក់ទេប៉ុន្តែកូនធ្វើម៉េចកូនមិនអាចចៅប្រពន្ធកូនរបស់ខ្ញុំបានទេព្រោះអីខ្ញុំយកនាងរៀបការមកនៅទីនេះនេះមកឲ្យខ្ញុំបោះបង់នាងពាក់កណ្ដាលទីអញ្ចឹងខ្ញុំមិនអាចធ្វើបានទេម៉ាក់ចុះត្រូវទេដែលរៀបការឲ្យវាគ្មានកូននេះហើយបើគ្មានកូននោះតើវាមានន័យអីទាំងហាវាស្នាយកល្អឯងលែងប្រពន្ធឯងចោលទៅហើយយកប្រពន្ធម្នាក់ទៀតដែលនៅក្នុងរូបថតនេះ នេះម៉ាក់ខ្ញុំមិននឹកស្មានថាសម្ដីនេះចេញពីមាត់របស់ម៉ាក់ទេនេះឲ្យខ្ញុំលេងប្រពន្ធខ្ញុំឬចុះបលេងលះហើយនាងទៅនៅណាបានឯងមិនបាច់លេងលះជាមួយ នាងក៏បាន ហើយនាងនៅតែអាចនៅទីនេះបាននេះប៉ាមែនឯម៉ាក់ម៉ាក់ឈប់ដេញដាវរឿងពួកខ្ញុំមានកូនទៀតហ៎ ឯងត្រូវតែរកប្រពន្ធម្នាក់ទៀតដើម្បីមានកូនមកឲ្យម៉ាក់រីឯម៉ាឡៃក៏នៅជាប្រពន្ធដើមរបស់ឯងរហូតមិនបានទេម៉ាក់ខ្ញុំមិនអាចក្បត់ចិត្តប្រពន្ធខ្ញុំហើយទៅយកប្រពន្ធម្នាក់ទៀតបានទេហើយរឿងនេះក៏គ្មានអ្នកណាដែលធ្វើអញ្ចឹងដែរម៉ាក់នេះខ្ញុំកោតតាម៉ាចិត្តនៅឃើញតកើតចាំម៉ាក់មិនឲ្យឯងលេងលេងជាមួយនាងឯណាឯងនៅតែមានប្រពន្ធដដែលវាស្នាឯងកុំចង់មកបដៅម៉ាក់ម៉ាក់នេះគ្រាន់តែចង់បានចៅម្នាក់ប៉ុណ្ណោះនេះចៅ សំខាន់សម្រាប់ម៉ាក់ប៉ុណ្ណាសំខាន់ជាងក្តីសុខនៅក្នុងផ្ទះទៀតមែនទេម៉ែណែណែមិនបាច់សួរផ្កើនម៉ាក់ទៀតទេបើឯងមិនព្រមធ្វើតាមម៉ាក់នាំប្រពន្ធឯងចេញពីផ្ទះហ្នឹងហើយកុំយកទ្រព្យសម្បត្តិទៅជាមួយអសោះប្រាក់ខែឯងប៉ុណ្ណឹងចាំប្រពន្ធឯងរួចម៉ាក់ឲ្យខ្ញុំសុំទោសណាម៉ាក់ខ្ញុំសុំតាមប្រពន្ធខ្ញុំហើយណាម៉ាក់ខ្ញុំមិនអាចចោលនាងបានទេ ចឹងឆាប់លុយប្រពន្ធឯងចេញពីផ្ទះនេះទៅបងម៉ាចេញកាន់តែលឿនកាន់តែល្អយើងមិនចង់ឃើញមុខឯងទៀតទេឆាប់ចេញណាបាទ បង្ខំបញ្ចុះពងទាស្ងោមកពីឋានទេវតាញ៉ាំទៅបើអញ្ចឹងបងនឹងឯងជាទេវតាមកអូនអញ្ចឹងអូននឹងញ៉ាំពងទាដែលទេវតាបញ្ចុះដោយផ្ទាល់ឯណាស្អីគេសុកសុកបងក៏ខ្លាចទៅជាទេវតាចុះនរណាតែថានៅផ្ទះជួមិនល្អឥឡូវនៅលោកញ៉ាំហើយឯងអញ្ចឹងនៅលោកសុំបញ្ចុកមន់បងនៅលោកឲ្យទេវតាញ៉ាំវិញណា នេះឈ្ងុយហ្មងណាញ៉ាំមើលអឺមន់មនុស្សលោកពិតជាឆ្ងាញ់មែនណោះទៅទិញឯណាអូនខ្វះអីបងនៅម្ដុំរោងចក្រអូនធ្វើការហ្នឹងមន់អីក៏មានសឡអីក៏មានដែរ ប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែ ប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយស្ទីងជីវិតប្រកបដោយភាពស្វាហាប់អង្គសងតើក្លិនក្រអូបជាប់បានយូរមានមុនស្នេហ៍រ៉ូម៉ាណូក្លិនជោគជ័យរបស់បរោបោកបានលឿនជាជារលោងស្អាតគ្មានស្នាមប្រេះ ពិបាកគេញ៉ឹមមែនទេអូននឹងថាបងអត់ដែរគេបែបហ្នឹងទេនិយាយអីអញ្ចឹងហ៎នេះឲ្យតែបងបាននៅជិតនឹងឯងបងគេនេះណាក៏បានដែរតែអូនអាណិតបងបងធ្លាប់តែគេនៅផ្ទះធំមានពុកមានអីគេទៅទុនស្រួលបួលដល់បងមកគេមើលអូនចេះមានតែកតេលចំអិតហើយគេទៅប្រកាសជារឹងខ្លួនហើយឲ្យពិបាកខ្លាំងមែនទេ ប្រពន្ធសម្លាញ់ចិត្តបងនេះបងបានជ្រើសយកអឯងមករៀបការជាមួយបងហើយអញ្ចឹងបងបានធៀមចិត្តហើយឯងទោះបងលំបាកប៉ុណ្ណឹងវាមានអីបញ្ហាសម្រាប់បងឯងយល់អត់ឆាប់គេណាយកទៅ ត្រឡប់មកផ្ទះវិញទេណាអញ្ចឹងអូនប្រងថាធ្វើការថែម៉ោមែនបងយល់ថាមិនបាច់ទេព្រោះថាបងនៅមានប្រាក់ខែជាប់ខ្លួនខ្លះដែរអញ្ចឹងអូនឯងមើលថែសុខភាពខ្លះទៅអូនអរគុណបងហើយអូនមិនមែនចង់ធ្វើការថែម៉ោងទេតែល្ងាចហ្នឹងអូនចង់អូបងដឹងហើយចង់ឲ្យបងដប់ដាលេងមែនទេបងអាចដប់បានដប់បណ្ដាយទៅលេងកោះពេជ្រមុខវាំង ហើយអាគប់បងបងនេះវាអាចដុបអណ្ដែកពេញមកពេញហ្នឹងមែនទេបងល្ងាចហ្នឹងអូនចង់ឈៀងទៅលេងម៉ាក់តិចហ្នឹងណាថាម៉េចទៅលេងម៉ាក់នេះអូនអត់ខ្លាចម៉ាក់បងខឹងទេនិយាយទៅបងក៏ចង់ព្រោះអូនទៅលេងម៉ាក់ជាមួយបងដែរប៉ុន្តែបងជាខ្លាចចិត្តអូនអត់ទៅហ្នឹងអូនដឹងថាបងនឹងមានកតាបកិច្ចចំពោះប៉ាម៉ាក់បងទោះបីជាម៉ាក់បងយ៉ាងណា ក៏គាត់នៅតែជាម៉ាក់បងអូនមិនដែលប្រកាន់ខឹងគាត់ទេអូនគិតថាឲ្យតែយើងទៅលេងគាត់យូរយូរទៅគាត់លេងខឹងពួកយើងវិញហើយម្លាយអូនបងអរគុណណាទាំងអរគុណអីទេបងតោះប្រញាប់ទៅធ្វើការបងហើយចឹងងាយនឹងម៉ៃប្រញាប់មកយនវិញផងណាអូខេណា បបបបន្តិចទៅមកម៉ាត់ទៀតមកវាប៉ាម៉ានេះម៉ាក់កើតអីគេនឹងម៉ាក់ប៉ាម៉ាក់កើតអីគេនឹងមិនក៏មានរឿងចំពោះម៉ាក់ចឹងម៉ាក់ណាប៉ាម៉ាក់គាត់កើតអីប៉ា Con tôi đừng có của thế này à ba Mấy ngày hồi Mạ con đùa Mạ bia Mạ bia chẳng mạch mạ bia Mạ bia មកវាមកវាយ៉ាងម៉េចទៅហើយមកវាម៉ាក់កូនលឺឈាមយូរណាស់មកហើយពេលដែលដួលខ្លាចទៅជាបែបនេះម៉ាក់កូនខាតហាត់ប្រានមួយរយៈហើយប៉ាមិនក៏ប៉ាអត់ពាក់ពួកខ្ញុំតាំងពីដំបូងចឹងប៉ាពួកខ្ញុំនឹងបានមើលម៉ាក់បានភ្លាមភ្លាមមកប៉ាប៉ាចង់ទូរស័ព្ទទៅកូនទាំងពីរដែរតែម៉ាក់កូនក៏វីក្បាល មិនចង់ឲ្យកូនដឹងប្រហែលជាម៉ាក់កូនខ្មាស់នឹងកូនទាំងពីរនាក់នឹងហើយទៅម៉ាឲ្យពួកកូនសុំទោសផងណាម៉ាក់នេះពេលដែលម៉ាក់ឈឺភ្លាមភ្លាមពួកខ្ញុំអត់មាន បាននៅចិត្តម៉ាក់នេះក៏មកពីម៉ាក់ខឹងពួកខ្ញុំ ទៅធ្វើឲ្យម៉ាក់មានចិត្តមួយមិនទៅហាប់ប្រានទៅឲ្យគាត់ឈឺបែបនេះហើយពួកកូនសុំ ឲ្យពួកខ្ញុំសុំទោសផងណាម៉ាប៉ាកុំបងអើយចាំខ្ញុំបញ្ចុកម៉ាណាម៉ាម៉ាម៉ាផ្សារបងសិនណាម៉ាណា គិតថាពួកយើងគួរតែមករស់នៅទីនេះវិញហើយនឹងបានមើលថែម៉ាក់ឲ្យឆាប់ជានេះពិតមែនណាអូននេះអូនប្រមនៅផ្ទះយើងវិញហើយចាបងតែមួយបាគាត់ចាស់ហើយយើងអត់អាចអូនម៉ាក់នៅចឹងទៀតបានណាអពុកខ្ញុំសុំទោសម៉ាម៉ា កូនសុំទោសណាលោកណាបន្លាយកូន កូនដូចជាហាក់លះបង់នៅគ្រួសារនេះច្រើនពេកហើយ កូននៅក្នុងគ្រួសារនេះពិបាកណាស់តែដល់ពេលគ្រួសារនេះមានទុក្ខកូននៅចង់មើលថែប៉ាម៉ាក់ទៀតអត់អីទេប៉ាប៉ាកុំនិយាយចឹងអីប៉ាទោះយ៉ាងណាកូនក៏ជាកូនភាសានៅក្នុងផ្ទះនេះដែរ Pak Mak bobong Wisna. Kau je Pak Mak kau nak nak pak <laughs> Ya, apa aku nyawa sumpah nak, Mak? Mak, aku sumpah nak, Mak, nak. ននឹងជុតខ្លួនឲ្យម៉ាក់ឲ្យស្អាតណាម៉ាក់ណាកូននឹងសិតសក់ឲ្យម៉ាក់ឲ្យស្អាតហើយកូននឹងជូនម៉ាក់ដើរលេងនៅសួនណាម៉ាក់ណាឲ្យម៉ាក់ស្លាក់មុខម្ដង ម៉ាក់មើលទៅក្នុងកញ្ចក់មើលម៉ាក់នៅតែក្មេងនៅតែស្អាតរហូតហ្នឹងណាម៉ាក់ម៉ាក់បានបានសក់ទឹកភ្នែកចឹងម៉ាក់ នរណាម្នាក់អាចកំណត់វាសនាខ្លួនឯងតាំងពីកើតមកបានទេ មនុស្សស្រីក៏ដូចគ្នា គេក៏មិនដឹងថាខ្លួនគេមានកូនដែរសូមកុំដាក់បន្ទុកទៅលើនាងអីព្រោះមិនមែនជាកំហុសនាងទេយើងគួរតែមើលទង្វើល្អរបស់នាងជាជាងដាក់សម្ពាធឲ្យនាង ដោយសារតែវាសនាដែលសូម្បីតែខ្លួននាងក៏មិនចង់ជួបដែរអត្តសញ្ញាណមនុស្សស្រីមិនមែនកំណត់ទៅលើការមានកូនឬមិនមានកូននោះទេ គឺស្ថិតទៅលើសេចក្តីស្រឡាញ់ស្មោះត្រង់ យកចិត្តទុកដាក់ចំពោះស្វាមីនិងក្រុមគ្រួសារ។